មានដូចជាតិនឹងទៀតទេជឿចឹងឯងញោមបើពើបធម៌អញ្ចឹងតាក់តែងជីវិតសត្វលោកមកអញ្ចឹងព្រោះព្រោះយើង បានមានហើយបែរជាយើងមិនធ្វើឲ្យសមនឹងទ្រព្យសម្បត្តិរបស់យើងយើងធ្វើតិចដូចតិចជាងអ្នកក្រទៀតនោះអញ្ចឹងបានន័យថាយើងសន្សំពូជមិនសូវមានបើយើងសន្សំពូជមិនសូវមានអពុតកៈសេដ្ឋីញាតញោមបើមានទ្រព្យសម្បត្តិរាប់សិបកោតញាតញោមហើយស្ដាយណាស់ កំណាញ់អត់ធ្វើទៀនទេហើយតែខ្លួនឯងមិនបរិភោគផងវាអញ្ចឹងកម្មនឹងតាក់តែងឲ្យគាត់អញ្ចឹងញោមបើយើងនិយាយតាមធម៌មកថាហើយសួរថាគាត់ចង់អញ្ចឹងឯងលោកតាលោកមជ្ឈរិយសិទ្ធិនិងអបតកសិទ្ធិគាត់ចង់គាត់គាត់ចង់អញ្ចឹងឯងថាគាត់អត់ចង់ទេប៉ុន្តែបាបកម្មរបស់គាត់ហេតុអីបានកើតជាអ្នកមានហើយកំណាញ់អត់ធ្វើទៀនអញ្ចឹងធ្វើទៀនហើយសដាយក្រោយញោមគាត់ធ្វើទៀនហើយសដាយក្រោយណាញោមឯង ហើយញោមមានធ្វើទៀនហើយស្ដាយក្រោយទេ កុំឲ្យសោះញោមតែស្ដាយក្រោយខាតត្មងខាតបុណ្យណាខាតបុណ្យសម្បើមណាញោមកុំស្ដាយក្រោយតែធ្វើហើយហើយហើយមានញោមខ្លះចិត្តអញ្ចឹងញោមវាគឺគាត់ធ្វើឲ្យគាត់នឹកស្ដាយក្រោយអីបន្ទប់លុយអញ10000ដុល្លារបើកុំធ្វើអា1000ហ្នឹងຕົកទៅគ្រប់10000ល្មើ បើកុំធ្វើទុកអា500ឬអា300ហ្នឹងគ្រប់10000ល្មមយកទៅដាក់ធនាគារការប្រាក់មួយខែប្រហែលឬចងការឲ្យគេអញ្ចឹងទៅមួយខែប្រហែលអីចឹងទៅបានល្មមអញ្ចឹងទៅតែញោមស្ដាយក្រោយលុយវាអស់ហើយខាតប៉ុនទៀតណាញោមហ៎អញ្ចឹងកុំស្ដាយក្រោយសោះធ្វើហើយហើយហើយមានតែត្រេកអរបន្ថែមបើត្រេកអរបន្ថែមហ្នឹងឯងបុគ្គលដែលមានទ្រព្យសម្បត្តិហើយធ្វើទានព្រះអង្គប្រៀបបានដូចជាអណ្ដូងទឹក ខ្ញុំហ៎ព្រៀបបានដូចជាដង ទឹកឥឡូវយើងមានដងស្នប់ច្រើនណាសម័យដើមដងទឹក មាន តែមួយភូមិមួយមួយទេឬពីរពីភូមិមានតែមួយទេហើយញាតិញោមនាំគ្នាទៅដងទឹកទេញោមទៅដងទឹកឬព្រៀបបានដូចជាស្រះដែលជ្រៅមានទឹកថ្លាហើយមនុស្សនាំគ្នាទៅចោមរោមដង ទឹកនឹងយ៉ាងណា បុគ្គលដែលមានទ្រព្យសម្បត្តិហើយហើយចេះចែករំលែកនៅទ្រព្យសម្បត្តិនោះចែកជូនដល់អ្នកក្រីក្រទូរគុតរបាក់តោកែប្រគេនដល់ប្រសង់បុគ្គលនឹងឯងប្រៀបបានដូចជាដងទឹកប្រៀបបានដូចជាទឹកស្រះញាតិញោមជាទីកក់ក្ដៅជាមលុបដ៏ត្រជាក់របស់មនុស្សសាធុជនទូទៅលោកតាអនាថបណ្ឌិតកសេដ្ឋីញាតិញោមហេតុអ្វីបានជាគាត់គេឲ្យឈ្មោះថាអនាថបណ្ឌិត បើអនាថបានន័យថាអនាថាជួនអនាថាបណ្ឌិតបណ្ឌិតនឹងដុំបាយញាតញោមហើយសេដ្ឋីនឹង គឺអ្នកមានណាញោមប្រែមកថាខ្មែរអញ្ចឹងថាតាលោកតាអ្នកមាននឹងគាត់ឲ្យដុំបាយដល់អ្នកអនាថាយល់ទេញោម ហ្នឹងហើយប្រែមកខ្មែរយើងថាគាត់អ្នកមានហ្នឹងគាត់ឲ្យគាត់ឲ្យដុំបាយដល់អ្នកក្រីក្រ អ្នកអាណាថាជួនអាណាថាអូយសម័យនោះសបូនណាញាតិញោមជួនអាណាថាសបូនណាដល់ស្រុកយើងហ្នឹងអត់សូវសបូម៉ានទេហើយញាតិញោមចង់ដឹងទៅឥណ្ឌាសុំទៀនបកែសុំមែនទេដេញបេះមិនចេញញោមហ៎ហើយហ៊ានឲ្យ100សាក់មើលតោងញាតញោមនឹងពាត់ជុំវិញនឹងទៅណាមិនរួចទេប៉ុណ្ណេះ ហើយអ្នកសុំទានតាមប្រគុណម្ចាស់និយាយមកថា សត្វតអ្នកមានលុយក្នុងធនាគារទៀតណោះប៉ុន្តែពូជគាត់ជុលលជក់គាត់ថាមិនឲ្យដាច់ពូជណាញោមបើនឹងគឺថាសបោះបើសបោអ្នកសុំទានណាហើយនឹងសម័យហ្នឹងហើយសម័យព្រះហ្នឹងក៏មានអញ្ចឹងទៀតញោមបើឲ្យលោកតាអាណាថាបណ្ឌិតកសេដ្ឋីគាត់ធ្វើទានអញ្ចឹងបើគាត់ធ្វើទានជាមួយប្រសង់ក្នុងមួយថ្ងៃប្រមាណនោះដូចជា2000អង្គពី500ទៅ2000អង្គមួយថ្ងៃមួយថ្ងៃណាញោម ហ្នឹងគាត់ធ្វើជាមួយព្រះសង្ឃគាត់ធ្វើទៀនជាមួយអ្នកក្រនោះផ្សេងទៀតដូចញោមអញ្ចឹងបើដែលអាត្មាលើករឿងមកចង់បញ្ជាក់ថាញោមមហាបាសក់មាសខេញោមមហាបាសិកាមួយវួយបើណាបើគាត់មិនធ្វើទៅទៀនជាមួយព្រះសង្ឃទេបើព្រះសង្ឃច្រើនវត្តណាស់អ្នកណាមិនស្គាល់គាត់នៅភ្នំពេញមានតែលោកស្គាល់គាត់ហើយគាត់មិនស្គាល់លោកមែនទេញោម ដល់គាត់ធ្វើបន់ច្រើនពេកចឹងទៅ អង្គណាក៏ស្គាល់ធ្វើគាត់នៅវត្តនៃមហាមន្ត្រីលោកលោកមកវត្តមហាមន្ត្រីស្គាល់ញោមទាំងអស់តើតញោមតែមិនស្គាល់លោកហ្នឹងហើយបើហ្នឹងស្គាល់ហើយទៅធ្វើវត្តណាទៀតក៏ស្គាល់ឲ្យទៅលើថាញោមបើហ្នឹងហើយស្គាល់មកកណើអីហ្នឹងដឹងដោយសារអីដោយសារគាត់បានធ្វើទៀនជាមួយនឹងព្រះសង្ឃហើយដល់ពេលជាមួយពុទ្ធបរិស័ទលោកយាយលោកតាទៀតបើញោមខ្លាំង ពុទ្ធបរិស័ទខ្លះឲ្យតែថាគាត់អញ្ជើញទៅបន់ក៏នាំគ្នាទៅអីប៉ុណ្ណេះសบายចិត្តតែញាតិញោមបានទទួលទានពីគាត់នឹងឲ្យគាត់ធ្វើទាំងប្រសងគាត់ធ្វើទាំងញាតិញោមជាពុទ្ធបរិស័ទផ្សេងផ្សេងទៀតដោយមិនរឹសមុខប៉ុណ្ណេះដោយមេត្តាចិត្តដោយករណាដោយសេចក្តីជ្រះថ្លាពិតពិតឲ្យឲ្យឲ្យមើលទៅគាត់មិនដែរចេះស្ដាយទេអាត្មាមើលទឹកចិត្តមែនទេញោមគ្មានដែរចេះស្ដាយក្រៃទេបើតែឲ្យឲ្យឲ្យមានតែភ្លេចណាញោមហ៎មានតែភ្លេចមិនដឹងថាស្ដាយធ្វើអីបើ ហើយជាឆ្ងល់ដឹងបានលុយមកពីណាចេះតែធ្វើណាញោមហ្នឹងហើយ ដែលចេះតែបានលុយធ្វើដែរញោមខ្លះមកកសិបអាត្មាគាត់ហ្នឹងប្រហែលជាគាស់មាសបានហើយថ្ងៃមុនលើតែអត់លុយសោះឥឡូវស្រាប់តែបានធ្វើនោះធ្វើទៀតហើយបើថាញោមហ្នឹងគាស់មាសបានញោមមើលអាត្មាថាមិនដឹងទៅគាស់ឯណាទេញោមអើយហ្នឹងហើយបើគាត់លុបអីបានលុបអីបានថ្ងៃលោ ថាអញ្ចឹងទៀតប៉ុណ្ណាប្រកេនសម្ដេចព្រះមហាសង្ឃរាជនួនង៉ែតប៉ុណ្ណា10000ដុល្លារញាតិញោមចិត្តជ្រះថ្លារបស់គាត់បើគាត់ប្រកេនហើយមានស្ដាយទេបើ នៅសម្ដេចសង្ឃញាតិញោមប្រគេនដោយជ្រះថ្លាឲ្យលោកយកទៅធ្វើអីធ្វើទៅបើកសាងអីក៏កទៅ បច្ច័យ4ក៏បច្ច័យ4ទៅ អត់មានតែអេដេចគុណត្រូវទៅធ្វើអានេះហើយកាលដូចឆ្នាំទៅគាត់ធ្វើបុណ្យប្រគេនលោកប្រមាណវត្តហ្នឹងគាត់ប្រគេន1000ដុល្លារមួយវត្តមួយវត្តហើយគាត់អត់មានគិតថាកសាងទេដេចគុណយកទៅគីឡូជាពាក់គេអីសងគេឲ្យរួចណែគិតថាឲ្យសងគេទៀតទេញោមហ៎បើចិត្តទលំទលាអញ្ចឹងញោមហ៎បើហ្នឹង នឹងដោយអីដោយសារការជ្រះថ្លាពីដួងចិត្តពិតពិតហើយដល់ពេលបនតាក់តែងឲ្យគាត់យ៉ាងម៉េចវិញបើតាក់តែងមកអត្តភាពណាមួយ ជាតិណាមួយដែលគាត់កើតជាមនុស្សជាទេវតាអញ្ចឹងគឺថាតាក់តែង គឺថាមានមកគឺគាត់ចាយគ្មានអ្នកណាមករៀបរៀងគាត់បានទេពីព្រោះអ្វីពីព្រោះគាត់ធ្វើនឹងដោយសទ្ធារបស់គាត់គឺថាគ្រប់ផ្នែកទាំងអស់យកទៅធ្វើអីធ្វើទៅប្រសងដែលលោកយកទៅកសាងក៏កសាងទៅបច្ច័យ4ក៏បច្ច័យ4ទៅចាក់សាំងឡានក៏ចាក់សាំងឡានទៅសាំងម៉ូតូក៏សាំងម៉ូតូទេគាត់អត់មានថាត្រូវទៅធ្វើសេនាសនៈអីទេដល់ពេលអានិសងមកវិញញោមមានលុយ បើលុយនឹងញោមចង់ចាត់ចែងទៅលើអីទៅលើអីទៅលើអីអត់មានអ្នកណាមករារាំងញោមបានទេអញ្ចឹងញោមហ៎អានិសងតាក់តែងមកអញ្ចឹងណាប៉ុន្តែញាតិញោមស្ដាប់បានទេបើអញ្ចឹងបានចប់ប៉ុណ្ណឹងចុះអនុមោទនី យកប្រអីប៉ុណ្ណេះថ្ងៃបើយូរពេកក៏កើតប៉ុណ្ណេះហើយធន់ហ្នឹងក៏មានតាមវត្ថុរាល់ទៅយប់អាហ្នឹងគ្រាន់តែមកសំដែងក្រើនរំលឹកដល់ញាតិញោមប៉ុណ្ណឹងទេឆ្នាំដូចខែមុនឆ្នាំទៅម្ដងឯងញោមហ្នឹងហើយហើយតែមានឆ្នាំទៅឆ្នាំហ្នឹងហើយឆ្នាំក្រោយឆ្នាំក្រោយទៀតហ្នឹងហើយបើមិនបានឆ្នាំក្រោយក៏ឆ្នាំក្រោយទៀតចិត្តតែមាននិស័យមកទៀតចឹងទៅប៉ុណ្ណេះហ្នឹងអាត្មាភាពតាមកាពិតនោះសំដែងពធនៅអីកំពង់ចាមទេបើហ្នឹងហើយប៉ុណ្ណាឲ្យកំពង់ចាម តាមហ្នឹងអញ្ចឹងវាឆ្ងាយពីគ្នាអាត្មាព្រះអង្គលងសភាពទៅសំដែងនងទៅបើប្រគៀនព្រះអង្គលងសភាពទៅកំពង់ចាមទៅអាត្មាមក